ប្រិមិត្តជាទីមេត្រីហ៊ានណាស់ចំបៃខ្មៅលើកចំណុចខ្សោយពីចំណុចដើម្បីឲ្យ G David គួរតែដោះខាត់ក្នុងវិស័យចម្រៀងមហាជនអ្នកលេងបណ្ដាញសង្គមដែលប្រើប្រាស់រាល់បណ្ដាញសង្គម Facebook និង TikTok ពិតជាធ្លាប់បានស្គាល់រួចមកហើយអំពីបុគ្គលដែលមានគណនី TikTok ឈ្មោះថាចំបៃថាលោកគឺជាបុគ្គលម្នាក់ដែលមានចំណេះដឹងទូទៅ ទូលំទូលាយដែលតែងតែចែករំលែកចំណេះដឹងទូទៅសំខាន់សំខាន់មួយចំនួនដល់អ្នកប្រើប្រាស់បណ្ដាញសង្គមឲ្យយល់ដឹងជាដើមហើយអ្វីជាជំនាញពិសេសរបស់លោកនោះគឺផ្នែកច្បាប់ផងដែរដោយឡែកកាលពីពេលថ្មីថ្មីនេះចំបៃខ្មៅបានចេញនូវវីដេអូមួយដែលស្ថិតនៅក្នុងនៃរិះគន់ដើម្បីស្ថាបនាទៅដល់តារាចម្រៀងរ៉េបប្រុសដ៏មានប្រជាប្រិយភាពល្បីល្បាញនិងជាតារាប្រុសលំដាប់ប្រទេសនោះគឺលោកជីឌីវីត ដែលរាល់បទចម្រៀងរបស់លោកផលិតចេញនីមួយៗពិតជាទទួលបានការគាំទ្រពីសំណាក់អ្នកគាំទ្ររបស់លោកយ៉ាងខ្លាំងតែអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺចំបៃខ្មៅបាននិយាយរៀបរាប់ដោយលើកឡើងចំណុចខ្សោយរបស់លោក ជីឌីវីតពីចំណុចយកមកនិយាយកែតម្រូវនិងត្រូវយកវាមកដោះខាត់នៅក្នុងវិស័យចម្រៀងរបស់តារាប្រុសរូបនោះ ដែលចំបៃខ្មៅលើកយកពីចំណុចមកនិយាយដូចជា ទី1រសជាតិក្នុងបទចម្រៀង បានលើកឡើងថាមួយរយៈចុងក្រោយនេះតាមការស្ដាប់បទចម្រៀងរបស់លោកជីឌីវីនគឺបាត់ធាតមួយដែលហៅថា original instrument មានន័យថាការលេងឧបករណ៍តន្ត្រីដោយផ្ទាល់គឺមិនបានយកមកដាក់បញ្ចូលនៅក្នុងបទចម្រៀងដោយត្រូវការជំនួយក្នុងការប្រើប្រាស់ភ្លេងស្រាប់អេឡិចត្រូនិកនៅក្នុង AI ដែលធ្វើឲ្យខ្វះរសជាតិ original instrument និងធ្វើឲ្យរសជាតិតន្ត្រីសាប ហើយវាចេញជារសជាតិផ្សេងធ្វើឲ្យរសជាតិនេះវាមិនមានវិញ្ញាណនៃសិល្បៈនៅក្នុងបទចម្រៀងមួយនោះ ទី2ត្រង់ចំណុចពាក្យពេចន៍ជាមួយនឹងការលេង ពាក្យពេចន៍ឬការតាក់តែងបទចម្រៀងរបស់លោកជីដេវីតគឺមិនមានភាសាណាដែលធ្ងន់ចាប់ចិត្តជួនផ្ទួនរំដំ អន្លង់អន្លូចដែលស្ដាប់ទៅអត់ឃើញមានអត់ទាន់មានច្រើនដើម្បីចាក់ចូលអារម្មណ៍របស់ទស្សនិកជនបាន ហើយកាលពីមុនរាល់បទចម្រៀងរបស់តារាប្រុសរូបនេះល្អច្រើន តែការចេញបទចម្រៀងមួយរយៈចុងក្រោយនេះហាក់បីដូចជាធ្លាក់គុណភាពនៃតន្ត្រីរបស់ខ្លួនឯងតែម្ដងលើពីនេះចំបៃខ្មៅបានបន្ថែមថាខ្ញុំសង្ឃឹមថាខ្លួនឯងដែលជាម្ចាស់បទចម្រៀងគឺអាចដឹងពីចំណុចទាំងនេះបានខ្ញុំជាទស្សនិកជនស្ដាប់ពីចម្ងាយម្នាក់គ្រាន់តែស្ដាប់ខ្ញុំមានអារម្មណ៍ថាអត់អាចទទួល បាននូវមនោសញ្ចេតនានៃបទចម្រៀង បានដែលគេហៅថាភាពពីរោះ នៅក្នុងតន្ត្រីដែលលោកជីឌីវីតបានបញ្ចេញឲ្យអ្នកស្ដាប់ស្ដាប់ចម្រៀង របស់យើងហើយមានអារម្មណ៍មនោសញ្ចេតនានៅក្នុងនឹងគឺវាអត់ឃើញមានដែលទាំងនេះគឺជាចំណុចអវិជ្ជមានទាំងពីរចំណុចរបស់តារាប្រុសលោកជីឌីវីតដើម្បីកែតម្រូវនិងដុសខាត់សារជាថ្មី។